ព្រះទាយផាយផាត់តោពោក្រស័តបងបោផាយផាត់កាត់ទៅមេឃខីយប់ស្ងាត់ ធាកាត់ផ្ដាច់ជន់មី រួមធ្វើរួមគិតប្រតបត្តិសុទ្ធចិត្តគុណធម៌ស្នេហ៍ស្និទ្ធមីគីសំដាច់ពុកតបស្រួចអាវសសមរភូមិជួមុខសំរុកជាបាលមិនគិតយប់ Oh. សុទ្ធចិត្តគុណធម៌ស្នេហ៍ស្និទ្ធមីគីសំដាច់ពុកតបស្រួចអើសសមរភូមិជួមុខសំរុកជាបាលមិនគិតយប់ថ្ងៃ tuột sau